ឡើយចាំបាច់លួចលាក់ឬមួយអូនជុំពាក់ស្នេហ៍អ្នកផ្សេងបើឈប់បានឈប់ទៅសូមពើឈប់សំដែងព្រោះការពិតជាក់ស្ដែង ក្នុងចិត្តអូនមានគេដែរបែងដងមានតែមួយត្រានត្រោយគុំស្នេហ៍មនុស្សពីរនាក់បើសិនជាមិត្តភ័ក្ដិច្រើនអ្នកបង សាវ៉ាសាវ៉ាបើមានគេត្រូវតែអត់បងអត់បងមានគេសម្រេចចិត្តទៅណា មស្នេហ៍មនុស្សពីរនាក់បើសិនជាមិត្តភ័ក្ដិច្រើនអ្នកបងមិនហាទេតែនេះជាស្នេហា អស់មួយជីវិតទើបស្នេហ៍ក៏ត្រូវបើអូនសម្រេចចិត្តពេលនេះមិនហួសពេលឡើយ បងនៅរងចាំស្ដាប់ចប់ឡើយឆ្លើយពីមាត់អូនបើអូនសម្រេចចិត្តក្នុងពេលនេះមិនហួសពេលឡើយបងនៅរងចាំស្ដាប់អូនឆ្លើយចេញពី អស់គ្នាអស់មួយជីវិតទើបស្នេហ៍ដល់ត្រូវបើអូនសម្រេចចិត្តពេលនេះមិនហួសពេលឡើយបងនៅរងចាំស្ដាប់ចំឡើយឆ្លើយពីមាត់អូនបើអូនសម្រេចចិត្តក្នុងពេលនេះមិនហួសពេលឡើយបងនៅរងចាំស្ដាប់អូនឆ្លើយចេញគ្នា